លដួងចិត្តជីវិតស្នេហ៍អើយកេងមកកេងមកកេងកាយខ្នល់ខ្នើយកាយផ្លូវពំងារខ្យល់ថ្មទឹកជ្រោះហកតកទី សញ្ញាដួងចិត្តបងអើយបងមើលស្នេហ៍ស្និទ្ធនៃសัตว์បាំងសាបាំងសា ប់ជាប់អា កាក្រអប់ស្រោបជាប់អារម្មណ៍បងអើយមើលកាក្រពុំខ្នងភ្នំคล้ายជាវិមា រយដូចកានេះណែគូស៊ីជាផលិតផលដ៏ល្អបំផុត ជួយដោះស្រាយរាល់បញ្ហា សូមទំនាក់ទំនងតាមលេខទូរស័ព្ទ099 6គុត10គុត6គុត097 9គុត69 07គុត096 200 0061